គុណដល់ពេលវេលាដែលបណ្ដាលឲ្យយើងជួបគ្នាហើយក៏អរគុណពំងាដែលឲ្យបងស្គាល់ភាពឈឺចាប់មិនហ៊ានបើកបេះដូងទទួលយកអ្នកណា ព្រោះតែរងចាំជីវ៉ាត្រឡប់ទោះបីដឹងថាស្នេហ៍នេះត្រូវចប់ក៏ចិត្តនៅនឹកពំងា កើតអារម្មណ៍លើកទឹកចិត្តខ្លួនឯងថាអូននឹងវិលវិញ ព្រោះបេះដូងនេះនៅតែទន្ទិញឈ្មោះអូននៅជាប់បេះដូងរូបអូនបានផ្ដាច់ទំនាក់ទំនងមិនហ៊ានសរសងនិយាយរកបងឬគ្រាកន្លងបងមានកំហុសដោយអចេតនាមិនអាចឡើយ ឡើយបងតែងតែមានប្រភ្នូលថោននឹងត្រឡប់មកវិញផ្ដើមស្នេហ៍ជាថ្មីមិនបើកបេះដូងឲ្យអ្នកដតីក៏ព្រោះបងនៅអាល័យនឹកដល់រូបអូនសងចិនរស់នៅម្នាក់ឯងកណ្ដោយកណ្ដែងដឹងទេមីមែវល់វិញទេស្ងួនឲ្យបងមើលថយរូបអូន ក់ធ្នមស្ងួន ចង់មាននៅពេលវេលាយើងសស្នាលនឹងគ្នាដូចមុនចង់លឺពាក្យដ៏សែនទន់ភ្លន់ដែលចេញពីមាត់មីមេ ប្រវត្តិស្នេហាពួកយើងយ៉ាងណាមិនចង់រំលឹកឲ្យតែបច្ចុប្បន្នអូនមិនទាន់មានគេវិលវិញមកស្នេហ៍ឲ្យបងធ្នំថែ ដូចមុន បង្កើតអារម្មណ៍លើកទឹកចិត្តខ្លួនឯងថាអូននឹងវិលវិញ ព្រោះបេះដូងនេះនៅតែទន្ទិញឈ្មោះអូននៅជាប់បេះដូងរូបអូនបានផ្ដាច់ទំនាក់ទំនងមិនហ៊ានសរសងនិយាយរកបងឬគ្រាកន្លងបងមានកំហុសដោយអចេតនាមិនអាចឡើយ បងតែងតែមានប្រភ្នូលថោននឹងត្រឡប់មកវិញផ្ដើមស្នេហ៍ជាថ្មីមិនបើកបេះដូងឲ្យអ្នកដតីក៏ព្រោះបងនៅអាល័យនឹងដល់រូបអូនសងចិនរស់នៅម្នាក់ឯងកណ្ដោយកណ្ដែងដឹងទេមាសមែវល់វិញទេស្ងួនឲ្យបងមើលថយរូបអូនថ្នាក់ថ្នមស្ងួន